ថ្ងៃហ្នឹងយើងមក tester ជាមួយនឹងទឹកងាស់ sandwich ឈុកកន្លែងបាទឥឡូវឥឡូវមិនញ៉ាំអ្នកគ្នាអ្នកគ្នាមិនហាក់ស្គាល់អ្នកនៅ Facebook ខ្ញុំសូមពេញចានខាងបានស៊ីលើអេអេអូនអូអូនមិនមាន ការឆ្នាំជ្រូកទេអូន មានសាច់ខូធំហ្នឹងហ្នឹងគេអត់ចុយមកថ្ងៃអស់នេះអាប់ស្ដឺកាន់ហើយបាច់យកបាច់យកដល់ដល់ហើយបោះស្ដេចទៅយើងតោះស្ដេចរយប់ ថារៀបកាន់តាំងកាន់ផងអើដូចថាហ្គេមរបស់យើងតម្រូវឲ្យកដងទឹកសក់អត់យើងថ្ងៃហ្នឹងយើងមកធ្វើការប្រកួតជាមួយនឹងហ្គេមថ្មីហ្នឹងហើយអានេះគឺជាដងទឹកសក់ជាលក្ខណៈមួយនៅក្នុងកម្មវិធីរបស់យើងអឺគឺគ្រាន់តែថាយើងចាប់តាមដោយការកវី10ប្រសិទ្ធដែរក្បាល10ប្រសិទ្ធហ្នឹងទៅត្រូវអ្នកណាគេយើងនៅក្នុងហ្នឹងណាគេក៏បានដែរមានសិស្សសួរតាមមួយសំណួរហើយមួយសំណួរហ្នឹងអ្នកដែលឆ្លើយ អ្នកអ្នកដែលឆ្លើយគឺយើងដាក់ញ៉ាំជាមួយនឹងនំប៉័ងដល់ឆ្នាំនេះគេចាប់តែឆ្លើយកាត់ពលអស់ទៀតឥឡូវគេមកយើងមកដល់ហើយជាមួយនឹងសុភាមុនគេ go មុនគេ no សុភាអ្នកបំងល់ខ្ញុំអត់ទេធ្វើម៉េចយោនេះគេបាននេះបានហើយអញអើយសុំមកលេងតាតាអញអញមកលេង មកសូសូធារាអាអត់សូគីឡូឯងសុមុនធារាបងឯងមានលុយក្រាស់ណាគេអត់មានឆ្លើយអរេអរេបងឯងបងឯងអរេញ៉ាំញ៉ាំមួយញ៉ាំមួយយេហើយមានញ៉ាំពីរទេញ៉ាំមួយឆាត់បន្តិចទេអូខេកលិញអញបើលស៊ីបើឡើយមកថាអញមកដល់ពេលខ្ញុំណាអញមកសុំមកអញនេះយើងឃ្លានណា បានគីឡូបានអ្នកនរគ្នាចូលមកជាមួយខ្ញុំអខ្ញុំខ្ញុំខ្ញុំអ្នកនរគ្នាស្គាល់ហើយណាដល់មួយអាដឺអឺខ្ញុំតារាល្បីផ្សំថ្នាក់ក្បាប់និយាយចូលស៊ីអូយមកទំនងមែនតើបើសិនជាបានចូលមករបស់យើងចាំមើលហើយបើយើងទៅដល់ស្គីមអូយអេអូនអូនអូនមិនមែនកាអញអញអញអើយ bao bao ăn miên đi ăn miên dài nhà cái đi ăn miên này ca chơi phải hay à ốp sàn mau wow một reaction wow mình tham ăn lên nữa. nơi ơ nên nên làm sao mày mang thấy đem cả một bè ông nè ៀមសុំមកឆ្លើយសុំមកឆ្លើយម៉ាលីនម៉ាលីនហេងហេងហេងសួរសួរហេងសួរមកណាគេសួរឈ្មោះអីអាយក្រាក់ឈ្មោះអីឈ្មោះច្រើនណាស់នោះឈ្មោះខ្ញុំតែមិនសុំតែកាត់ទីទីអូទីទីបានអត់ស្គាល់ស្គាល់ហើយជូនអញទីទីឈ្មោះដូចឆ្នាំមែនអត់មិនមែនអ្នកដៃមួយនេះយ៉ាងនេះភូមិប៉ាលេសនេះមិនអត់ឡៃមកអូ xin cái ta ông xin cái ta này lấy đái đái nào mà đái mặt đâu chấm bát chấm lái bát chấm lái cái này chấm lái mặt đâu mặt đâu bay ok anh đứng ai cả đứng ai đứng ai anh đến đó của bạn bạn lươn lươn nhé thật nha anh phải bạn xinh ui bạn xinh nó នៅតែសម្រាប់ម្នាក់ឈ្មោះ BOTA ហ្នឹងដែរមែនលោកចាស់គេប្រហែលឆ្នាំហើយអើយសើលោកឆោតនៅតែកន្លែង BOTA ដែរមែនដែរមែនប្រហែលឆ្នាំហ្នឹងអូចូលនិយាយថាឥឡូវហៀងកាត់ចិត្តតិចគេហើយចិត្ត2ឆ្នាំហើយជឿខែ21 21ធ្វើតលឿនចូលអស់មកទៅទេកម្មមកផ្លែនៅអ្នកគ្នាខ្ញុំយកធុំអញអើយចិត្តតែគេឲ្យក្រាស់ស្លាំងអូនអូនអូនមិនមានកាត់ ញោមទៀតអត់ទេទៀតទៀតតោតោតោខាងនេះតែកាត់យកទៅទេអា